អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Pack SM ដែល Hero នេះអឺយើងនឹងធ្វើការដាក់លក់នៅក្នុងតម្លៃ550ដុល្លារតម្លៃ550ដុល្លារនេះបើសិនជាករណីអ្នកទាំងអស់គ្នាឆ្លាញ់អូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតក្នុង Page Razer ដើម្បីធ្វើការទិញ Hero នេះបានណាហើយមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់នេះជួយឆាត់មកក្នុង page ដោយគ្រាន់តែគ្រប់លក្ខខណ្ឌខ្ញុំតែ3ទេលក្ខខណ្ឌទី1ជួយផ្ញើ account និង password ចូលលេងដែលមិនចាំបាច់ផ្ញើផា item មកទេលក្ខខណ្ឌទី2ជួយ ដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងទៅពាក់លក្ខខណ្ឌទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលតំណាក់តំណងក្នុងការទិញឬក៏លក់ hero មួយហ្នឹងណាអញ្ចឹងបាទសិនជាករណីអ្នកនរឲ្យគ្រប់លក្ខខណ្ឌ3ហ្នឹងខ្ញុំនឹងធ្វើការ review ឬក៏ post ក្នុង page របស់ខ្ញុំឲ្យ អូខេតោះឥឡូវកុំឲ្យខាត់ពីយើងចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ550ដុល្លារគាត់ពាក់ item អីខ្លះអូខេអ្វីដែលយើងមើលមុនគេគឺកម្រិត level អញ្ចឹង hero នេះមានកម្រិត level 99ហើយនៅនគរលង្វែកជានគរថ្មីខាងក្រោយគេហើយណា item នេះជា item hero ដែលមានតម្លៃ550ដុល្លារអញ្ចឹងគាត់ពាក់អីគេគាត់ពាក់ qual HS diamond បូក15 AOS diamond បូក13 Cow XS Diamond បូក13អញ្ចឹង hero នេះគឺ item គឺកលហើយអ្នកទាំងអស់គ្នាណានៅតែបូកទេបើសិនជាករណីអ្នកទាំងអស់នេះចង់ steal អូខេបូកទៅ15មួយឈុតតែម្ដងទៅតែបើសិនជាករណីអស់អីនឹង item គឺអស់អី upgrade ទៀតហើយអញ្ចឹង item ដែល steal ជាងគេគឺ XS ហ្នឹងហើយណាចំពោះ chat គាត់ប្រើប្រភេទ chat chat នេះមើលតង់ទីម៉ានអ្នកទាំងអស់គ្នាមើលតង់ទី1អល់20តង់ទី2អល់30តង់ទី3អល់40តង់ទី4អល់50តង់ទី5អល់60 អញ្ចឹង chat នេះគឺតង់ទី5ហើយអ្នកទាំងអស់គ្នាណាតង់ទី5ឲ្យធ្វើការ upgrade បានអស់តិចទេណាហើយយើងប្រើវាមួយគូឈាមបាន4400 cutter speed បាន20រួមជាមួយនឹងកពីប៉ាក់គឺ16% all property គឺ all 60កប់សារីតែម្ដងណានេះចំពោះដៃគាត់ប្រើដៃ Sandy បូក15អញ្ចឹង hero នេះយកទៅដឹងតែលេងតែម្ដងអ្នកទាំងអស់នេះមិនចាំបាច់អ្នកទាំងអស់គ្នាសេរី item អីទៀតទេណា អូខេតាតូបូក15 profit ជាប្រភេទតាតូរបស់ SM គឺ strength ដចតែម្ដងណាអូខេក្រោមបូក15ដូចគ្នា profit ដូចគ្នា strength ដច profit បូក15ដូចគ្នា strength ដចអូវ៉ាវតាតូនេះសំបីតាតូចេតក៏ perfect ដែរអ្នកទាំងអស់នេះអញ្ចឹងតាតូនេះគឺ perfect មួយឈុតតែម្ដងណាគឺបូក15 m តែម្ដងនេះមានការរៀប Michelin ស្អាតមែនតើអូខេចំពោះ clock ប្រើ clock ប្រើកៅជា clock ដែល update ចុងក្រោយគេ អញ្ចឹង strength 23 INT 23 VIT 27 AGI 19 OBS 29ខ្លះក្រោម strength 20 INT 17 VIT 19 AGI 28 OBS 20អញ្ចឹងនៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមមួយជាមួយនឹង MP ចំនួន25%កប់អឺស្លាប់នេះយើង ប្រើដល់ថ្ងៃទី3ខែ6អាក្រោមនេះដល់ថ្ងៃទី3ខែ6ថ្ងៃទី24ខែ6 ចឹងចិត្តផុតអាពីលើនេះសល់ក្រោមបានយូរបន្តិចអូខេចំពោះសៀវភៅនេះគឺ4 page 9 level ភាគរយទី1 23ភាគរយទី2 86ភាគរយទី3 63ភាគរយទី4គឺ71អាជីវមុន10 level បោកបាល់3អាវ3ខោល3អញ្ចឹង hero នេះគឺ10 3មួយឈុតតែម្ដងណា ដើមជីដល់ថ្ងៃទី6ខែ6 ចំពោះ file ហ្នឹងក៏ធ្វើ file 1.5ដែលវាតម្លើង attach 120 IT 35 OBS 35 Dimage 70រួមជាមួយនឹង all 15 Rep Hero នេះមាន22991 Rep 88 19227 Chaitsan មាន last skill អត់អូខេ hero មាន last skill តែមួយ level ទេប៉ុន្តែចំពោះប៉ា SM ខ្ញុំគិតថាមិនចាំបាច់ត្រូវការ last skill ទេអ្នកទាំងអស់គ្នាដោយសារ last skill SM ໄວគេមិនងាប់ទេ hero នេះកាលពីមុនក៏ប្រភេទ hero master ដែរខ្ញុំភ្លេចឆែកនេះមើលអឺ point merit គឺនៅសល់510,000ថាយើងថា520,000ចោះដូចជាតម្លៃបានទេ point 500,000ជាងអត់បានទេ600,000ទេខ្ញុំអត់ច្បាស់ដែរដោយសារខ្ញុំមិនដែលមាន hero ប្រភេទ master លេង Asura Golden Cicada Valet Red Cloud Damsert សភៅសម្រាប់ sub energy Point Silver កំផុងមាន29774កៅក្រៅមួយឈុត2 3 4 5 6 7 8 9អូខេមាន9ឬក៏10ឈុតបងគាត់ដែរណាគួរសមដែរក្រាស់មែនទេ អូខេនេះជា item បន្ទាប់បន្សំណា item នេះប្រកបឲ្យ new player ដែរណាហើយរួមជាមួយនឹងបាគូ support មួយគូតែម្ដងគឺបាគូ INT និង AGI នេះ stone អ្នកទាំងនេះអាចធ្វើការមើល stone នេះបានណាខ្ញុំសុំអត់ detail មួយមួយទេនេះខ្ញុំคลิกមួយមួយឲ្យមើលបាគូមួយទៀតនេះអូខេអញ្ចឹងបានបាគូនេះពីរទៅដែរណាអ្នកទាំងនេះ item នៅក្នុង item keeper នេះជា item សម្រាប់លេង last skill ទេណាខ្ញុំគិតថា item ផ្សេងៗដូចជាមិនសំខាន់ទេនៅសល់កាតនេះ3ស្លឹកកាតនេះចំនួន5 10ស្លឹក moon cake សភៅនេះសក់10កាត2សភៅគាត់ចាំមែនទេណាអូខេអឺខ្ញុំសាប់ energy មួយខ្ញុំមើល hero ដូចជា6 7ស្វែហើយអ្នកនរនេះ6 7ស្វែហើយណា ហើយចំពោះសិភៅ sub energy របស់គាត់នេះបើយើង sub គឺយើង sub បានប៉ុន្មានយើងមើលសិន410 energy ប៉ុន្តែបើសិនជាករណីអ្នកទាំងអស់គ្នាប្រើនេះខោបាក់ប៉ែតនេះណារួមជាមួយនឹងអាវបាក់ហុកនេះអញ្ចឹង710 energy នេះ710 energy 710 energy អ្នកទាំងអស់គ្នាកប់ខ្ញុំទៅឆែកផលនេះណាសອບឲ្យមើលតិចគឺអត់មាន goal ផងណាអត់មាន goal ហត់ឆ្លងក្រងទេ sorry ផងចឹងខ្ញុំអាចឆែកផលលីណាសបបានទេបើទៅវាយូរខ្ញុំជិលទៅ ណាអូខេអ្នកទាំងអស់គ្នាអញ្ចឹង hero យើងធ្វើការដាក់លក់ក្នុងតម្លៃ550ដុល្លារណាតម្លៃ550ដុល្លារនេះអាចធីមទាំងស្រុងនេះគឺនឹងប្រកល់ទៅឲ្យ new player តែម្ដងណាហ្នឹងហើយនេះគឺជា item ជារួមមកគាត់អ្នកទាំងអស់នេះអាចធ្វើការមើលបានចឹងគឺបាន HS បូក5 10បូក3 10មួយឈុតតាតូបូក15 perfect មួយឈុត រួមជាមួយនឹង clock កៅហើយនឹង jet ប្រភេទ jet all 6ហ្នឹងហើយកប់តែម្ដងណារួមជាមួយនឹងបាគូនេះគឺជាប្រភេទបាគូ support មួយគូតែម្ដងអញ្ចឹងតម្លៃ550ឡាននេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានណាហើយចំពោះ Hero ខ្ញុំ recommend យើងអាចលេងនៅនគរ long range ឬក៏យើងអាចលេងនៅនគរដងបានពេលបច្ចុប្បន្ននេះគឺមានពីរនគរដែលមានលេងនឹងវាយគ្នាច្រើន តែមិនគោផ្សេងផ្សេងហើយស្ងាត់តិចទោះបីជាវាមានតម្លៃថោកប៉ុន្តែបើអ្នកទាំងអស់ទិញយូរទៅគឺអត់មានអ្នកលេងក៏អត់សប្បាយដែរមែនទេហ្នឹងហើយអញ្ចឹងបើសិនជាកណ្ដីចង់បាន hero ដែលមានកន្លែងគេចង់បានគោឬក៏ hero ដែលមានគេលេងច្រើនអញ្ចឹងអាចត្រឡប់មកមើលនៅលង្វេកឬក៏នៅឧដុងបានអូខេអញ្ចឹងចំពោះការ review មានប៉ុណ្ណឹងអញ្ចឹងបើស្រឡាញ់ពេញចិត្តអាចឆាតមកក្នុង page Razer Gaming បានបងប្អូនអូខេអរគុណបាយបាយ